ភរិយាមាន7ពួកគឺ1ពេជ្ជឃាតភរិយា2ចរិយភរិយា3អព្យាភរិយា4មេដាភរិយា5ភគនីភរិយា6សាហាយភរិយានិងទី7ទាសីភរិយា បាទសូមរីសន្តាប់នៅការបកស្រាយនៅ អត្តន័យនៃភរិយាទាំង7ដូចតទៅ1បិជឃាតភរិយាភរិយាឯណា មានចិត្តប្រទោះនឹងស្វាមីខ្លួនឥតមានសេចក្តីករុណាដល់ស្វាមី តែងធ្វើនៅអំពើឥតប្រយោជន៍ដល់ស្វាមី មានចិត្តត្រេកត្រអាលយកកម្ពូលស្នេហារបស់ខ្លួន ទៅបូជាសបាយនឹងបុរសដតីមើងងាយស្វាមីខ្លួន ខ្វល់ខ្វាយរោគឱកាសគិតឲ្យស្វាមីស្លាប់ភរិយាមានសភាពដូចនេះឈ្មោះថាពេជ្ជឃាតភរិយាភរិយាដូចជាពេជ្ជឃាត2ចរិយភរិយាភរិយាឯណាប្រកបដោយលោភចេតនា ប្រាថ្នាបែកចិត្តស្វាមី បានទ្របអ្វីអ្វីលោភលាក់មិនអោយស្វាមីដឹងបើទ្របសម្បត្តិប្តីរោគបានមកទោះទ្របមានវិញ្ញាណក្តីឥតវិញ្ញាណក្តីក៏លោភលួចលាក់ទុកជាប្រយោជន៍ខ្លួនឯងមិនអោយស្វាមីដឹងព្រះយេមានគំនិតយ៉ាងនេះមានឈ្មោះថាចរិយភរិយាឬភរិយាចោ3 អព្យាភរិយាភរិយាអាណាខ្ជិលច្រអូសប្រះចាកសក្តីព្យាយាមដេកច្រើនដល់លេងច្រើន មិនប្រកបការងារទាំងពួង ចិត្តសាហាវពលវិជាអាក្រក់ជួជាតិកំហែងប្រើស្វាមីឲ្យធ្វើការ ចំណែកខ្លួនមិនឲ្យស្វាមីស្ដីបន្ទោសបានភរិយាមានសភាពដូចនេះឈ្មោះថាអព្យាភរិយា 4មេដាភរិយាភរិយាឯណាមានចិត្តករុណាស្វាមីភៈត្រជាទូទុនទៅរកស្វាមីដោយចេតនាបរិសុទ្ធឧស្សាហ៍គោរពប្រណិប័តថែទាំរក្សាស្វាមីដូចជាមេដារិសាបុត្រភរិយានេះឈ្មោះថាមេដាភរិយាភរិយាដូចជាមេដា5ភគណីភរិយា ភរិយាឯណាមានចិត្តខ្មាស់បាបខ្លាចបាបហើយគោរពកោតក្រែងស្វាមីដោយប្អូនស្រីគោរពកោតក្រែងបងប្រុសភរិយាដែលមានសភាពដូចនេះឈ្មោះថាភគនីភរិយាភរិយាដូចជាប្អូនស្រី6សហាយភរិយាភរិយាឯណាមានចិត្តជាកុសល ប្រកបដោយសុជីវធម៌មានចិត្តសុចរិតស្លូតត្រង់មានវត្តប្រតិបត្តិស្វាមីមានសេចក្តីស្នេហាស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅចំពោះស្វាមីមិនដែលពោលពាក្យត្រគោះបោបោកខោកសម្ដីឲ្យប្តីអាអន់ស្រពន់ចិត្តឡើយ មិនគិតក្បត់ម្ដងណារៀបសារវិចាគ្មានទាស់កំពូលភរិយាដែលមានសភាពបែបនេះ ឈ្មោះថាសហាយភរិយាភរិយាជាទីស្រឡាញ់ពេញចិត្តនៃស្វាមី7ទាសីភរិយាភរិយាឯណាបើប្តីស្ដីបន្ទោសវីជេ មិនមានខឹងតប្រទូសរាយវិញ មានចិត្តអំណត់សង្កត់កំហឹងមិនចងគំនុំនឹងស្វាមីដោយទាសីខ្លាចម្ចាស់ភរិយាដែលមានសភាពបែបនេះ ឈ្មោះថាទាសីភរិយាភរិយាដូចជាទាសីការរៀបរាប់នៃអត្តន័យនៃ ប្រពន្ធទាំង7ពេលនេះជាប់តែត្រឹមនេះ Channel យើងខ្ញុំ សូមទទួលរាល់មតិរិះគន់ទាំងឡាយ ដើម្បី ស្ថាបនារាល់កំហុសខុសឆ្គងទាំងឡាយឲ្យកាន់តែល្អប្រសើរឡើងបើពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ ពេញចិត្តនឹង Channel យើងខ្ញុំសូមជួយ Like និង Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលា